អ្នកអ្នកធ្វើអាចរាយណាពួកអាចរាយពួកអាចឈួតនេះឯកាស្អីណាមិនបានជាមកគប់យើងមិនក៏មកគប់ម៉ែឯងទៅហ៎ខ្លាំងហេតវ៉ាយទៀតខ្លាំងហក់មកចូលមកណាពួកឯងពួកនេះក៏យ៉ាងម៉េចហ៎ឯងល្មោះដៃយ៉ាងម៉េចបានមកគប់យើងណាពួកអាចឈួតយើងស្អប់ផ្ទើយ យើងចង់វាយខ្ទើយដោយសារតែឯងម្នាក់នេះធ្វើឲ្យប្រុសក្នុងភូមិខូចគេឈ្មោះអស់ប្រុសសុកសុកបែរជាធ្វើខ្ទើយវាអត់ប្រយោជន៍ណ៎ណ៎ណ៎យើងធ្វើខ្ទើយវាយ៉ាងម៉េចឯងហ៎បើឯងចំណាយណាមិនក៏មិនធ្វើខ្ទើយដែរទៅមានអាណាគេខុសពួកឯងហ៎ហេមិនបាច់និយាយច្រើនទេដាក់អីទេមែនហើយបើវាខ្លាំងអញ្ចឹងដាក់វាសើមឯងនេះម្ដងទៅណ៎បើចង់យ៉ាងម៉េចបើចង់យ៉ាងម៉េចបើបើខ្លាំងឲ្យខ្ទើយមួយម៉ាត់ទៀតមក ហើយបាទអឺខ្ទេខឹងហើយវើយស្រែកឡើងចេញប្រុសហ្មងអានេះអញដូចជាមិនហ៊ានចូលទេអាគេពួកឯងខ្លាំងហ៎ថាប់ចូលមកឲ្យចូលមកវ៉ៃ ឯងមកធ្វើអីអាអូអូយស្លាប់ហើយហើយមកមកមកធ្វើអីខ្ញុំខ្លាចហើយណាខ្ញុំខ្លាចហើយនេះឯងភ្ញាក់ផ្អើលខ្លាំងហើយមែនទេតែឃើញយើងនេះចូលផ្ទះនឹងយប់មកស្លាប់ហើយនេះវាចង់ធ្វើស្អីវាហ្នឹងយើងថាមិនចង់វាយនរណាទេតែនេះវាឃើញយើងធ្វើជាខ្ទើយវាចង់ធ្វើបាបយើងផងឯងពួកអអននេះ បើសិនជាមិនបដៅពួកវាទេថ្ងៃក្រោយវាច្បាស់ជាមរកឬជាមិនខានទេអូយអូយខ្ញុំខ្ញុំខ្ញុំខំខ្លាយហើយណាខ្ញុំខ្លាយហើយកុំធ្វើអីខ្ញុំមិនសោះណាខ្ញុំគឺជានារីទន់ខ្សោយគ្មានកម្លាំងអីនឹងតបតនឹងឯងទេឲ្យឲ្យខ្ញុំសុំតណាតែថ្ងៃមុនខ្ញុំតតចំពងឯងតែតែតែខ្ញុំសុំតណាចាំបាត់វាបាទលោកបងណាណាណាចាប់ខ្ញុំចាប់ទៅស្អីហ្នឹងណា អូយហើយហើយហើយនេះចាំចាំបាច់បិទទ្វារធ្វើអីហាឬក៏ឯងមានបំណងអាក្រក់មកលើនាបកាយនេះអូយចាំដឹងកកកំណាកំណាអើយអូយកកកកំកំណាកំអូយអូយគាត់តែឃើញបងប្រយឡាវអត់អញភ័យយ៉ាងនេះហើយ តែទៀតណាបងនៅម្ល៉េះឡើងທາງសួរជាមួយបងអូយអូយខ្ញុំខ្លាចហើយខ្ញុំខ្ញុំខ្លាចហើយណាកុំធ្វើអីខ្ញុំអសោះណាអញ្ចឹងរាយយោអាយចង់ធ្វើស្អីយើងណាយើងមិនមែនជាខ្ទើយទេណាតែនឹងហើយចោះគូតវៃឬក៏អត់នោះបើវៃជាមនុស្សប្រុសវាច្បាស់ចិត្តដល់ការប៉ិនខានតែបើសិនជាបដោវាច្បាស់ចិត្តរំលោភមិនកើតទេព្រោះយើងមិនមែនជាខ្ទើយទេអូយកុំកុំធ្វើស្អីខ្ញុំណាកុំកុំធ្វើអីផ្ដេសផ្ដាស់ណាឯងមិនចាំទេថ្ងៃដែរឯងនេះរត់យំចុះដំពង យើងទ្រាំខ្លាំងណាស់ចង់ថ្ងៃនេះយើងត្រូវតែសុំសឹកឯងនេះនេះឯងចង់បាយយើងវិញហ៎យើងគាត់តែចង់សុំសឹកតែថ្ងៃមុននេះធ្វើធ្វើអីហ្នឹងហ៎ធ្វើធ្វើអីហ្នឹងអូយហាត់ហាត់អីចាំបាច់លេងលេងដាក់ខ្សែក្រវ៉ាត់អាលេងបែបនេះមកមិនស្លាប់ក៏ពិការដែរចាំបាច់ប្រើពើហឹង្សាធ្វើអីបើចង់រំលោភក៏រំលោភទៅអា 너무 심한 말장석 trong trong đồng lỗ bố kìa sao vậy nè của ai cho một cha dương ấy cho đồng lốp dương tiết đấy bà cho đồng lốp khắp bạc lang mau lang hả cho mau lang hả khả năng hả sập chân tay chạy liệm tay ai là thật sai biết bắt phải tranh tay á mặt tay kia tay mới gặp của ai chẳng qua mà tay tranh tay mặt tay kia tay của ai chẳng lại tranh tay cất ở những vai ai này biết được tuổi của việc gì ấy ក្រមកនេះវៃហ៎វាខ្ទើយមុខប្រុសនេះអញវាខ្នាញ់អើយខ្នាញ់ហ៎មួយថ្ងៃមួយថ្ងៃដើរឲ្យគេស្អប់ហ៎ខូចទាំងឈ្មោះប្រុសអស់មកភូមិហ៎អញមិនដឹង ថាស្រីស្រីភូមិផ្សេងណានឹងគេគិតយ៉ាងម៉េចទេហ៎ប្រុសសុកសុកហ៎មកមកធ្វើខ្ទើយចឹងហ៎អញក៏គុំវាដែរហើយជិះមើលឲ្យតែជីកកាត់មុខអញអញចាត់ការវាអនាណ័យហ្មងព្រោះតែវាមួយរាដាដល់ប្រុសស្អាតស្អាតពេញមកភូមិអាមពលសង្គម អាខ្ទួយញរក់នេះហើយជាមើហើយមិនក៏យូរម៉េះការបានវាមកហ៎អើយកាយកំរូច្រើនពេកនេះចាំតែគប់វាទៅឯងកំរូច្រើនពេកចាំតែគប់វាទៅបានហើយអញដឹងថាវាមកគឺច្បាស់ចាំមកហើយព្រោះវាទៅធ្វើការនៅកន្លែងចាំម៉ៃរហូតអឺហើយមិនដឹងទេអីចាំម៉ៃក៏អញ្ចឹងដែរលើកស្ទួយវាដល់ហើយអាខ្ទើញមុខដូចច្រាំងបាក់ អញស្អប់ណាស់វើយអញចង់តែហត់ដាក់វាឲ្យចេញប្រុសមកកន្លែងហ្នឹងទេ មានកូនស្រីមួយគេដែរអត់ចេះខ្មាស់គេ ប្រុសមិនចំប្រុសស្រីមិនចំស្រីអឺមកអើយវើយអើយមកអើយចាំគប់វាទៅឯងគប់ឲ្យវាណាណៃម្ដងណាណែធ្វើអាចក្រៃ Ha ha ha! ណាពួកអាចរាយពួកអាចឈួតនេះឯងការស្អីណាមិនបានជាមកគប់យើងមិនក៏មកគប់ម៉ែឯងទៅហ៎ហេខ្លាំងទេតវ៉ាយទៀតខ្លាំងហក់មកចូលមកណាពួកឯងពួកក៏យ៉ាងម៉េចហ៎ឯងល្មោះដៃយ៉ាងម៉េចបានមកគប់យើងណាពួកអាចឈួតយើងស្អប់ផ្ទើយយើងចង់វាយផ្ទើយដោយសារតែឯងម្នាក់នេះធ្វើឲ្យប្រុសក្នុងភូមិខូចគេឈ្មោះអស់ប្រុសសុក សុកបែរជាធ្វើផ្ទើយវាអត់ប្រយោជន៍ណែណែណែ យើងធ្វើខ្ទេវាយ៉ាងម៉េចឯងហ៎បើឯងចំណាយណាមិនក៏ធ្វើខ្ទេដែរទៅមានអាណាគេខុសពួកឯងហ៎ហេមិននិយាយច្រើនទេដាក់អីទេមែនហើយបើវាខ្លាំងអញ្ចឹងដាក់វាសោមឯងនេះម្ដងទៅណែបើចង់យ៉ាងម៉េចហ៎បើចង់យ៉ាងម៉េចបើបើក៏ខ្លាំងហើយខ្ទេមួយម៉ាត់ទៀតមកហើយបើអឺខ្ទេខឹងហើយវើយស្រែកឡើងចេញប្រុសហ្មងអានេះអញដូចជាមិនហ៊ានចូលទេអាគេពួកឯងខ្លាំងហ៎ថប់ចូលមកឲ្យចូលមក អើយសិតតែគ្នាឯងនេះចែខឹងអីកុំត្រូវអំពើហឹង្សាយើងសិតតែអ្នកភូមិស្រុកជាមួយគ្នានឹងចែមែនហើយចែយើងសិតតែគ្នាឯងទេដោយពួកខ្ញុំនេះវានៅក្មេងមិនទាន់យល់ការអីទេចែអភ័យទោសផងណាចែណាអឺអភ័យទោសឲ្យផ្ទៃចំនួនក្រោយដូចជាពួកខ្ញុំនេះយើងសិតតែគ្នាឯងទេណាចែណាឆាប់ចេញទៅចេញទៅបាទចាចាចាចា អូកុំយំកុំយំណាអឺ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 រូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់សូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់ឆ្ងាញ់ញ៉ាំបាយផ្ទះឈ្ងុយឆ្ងាញ់មានសមត្ថភាព Dolly Brand មានប្រសិទ្ធភាពក្នុងការបំបត្តិការឈឺចាប់និងគ្រុនក្តៅស្មានជីវិតរស់រវើង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 ជួបពួកអប្រុសប្រុសពីរបីនាក់នោះវាស្កាក់ខ្ញុំហើយយកទឹកមកគប់ខ្ញុំណាចាតែតែខ្ញុំមិនបានធ្វើអីវាសោះបងឯងមិនទៅធ្វើអីវាស្មានតែវានឹងមកធ្វើអីឯងហ៎ព្រោះឯងនេះខ្ទើយមុខដូចខ្លួនអត់តែភ្លឹងអញ្ចឹងមានតែឯងទៅធ្វើបាបពួកវាអូចាយខ្ញុំមិនបានធ្វើបាបពួកវាទេខ្ញុំមិនបានកុហកចាយទេណាបើចាយមិនជឿទេចាយមើលតខោខ្ញុំនេះក៏ដឹងដែរគឺសាមគាត់បលាញ់ទាំងអស់ចាយសំបីតខោតណប់ នឹងអាវខ្លងណាចាយនេះសំណាងហើយតែវាមិនបានគប់ចំកូនស្រីរបស់ខ្ញុំណាចាយមានសើមស្អីប៉ះបន្តិចបន្តួចនឹងធ្វើឯងរាប់រៀបដល់នឹងខ្ទើយនេះបានឲ្យចូលទៅក្នុងហាងហើយចាចាឲ្យលឿនមក អូអូអូនេះច្មក់នេះច្មក់កូនរបស់ម៉ាក់ឆាប់គេងទៅណា គេងទៅកូនមុំទៅដោះគោហើយចាប់គេងទៅណាពេលកូនបានគេងម៉ាក់បានធ្វើការពេលម៉ាក់បានធ្វើការម៉ាក់បានលុយបានលុយនឹងទីទៅដោះគោឲ្យកូនណាកូនម៉ាក់ឆ្លាតនេះចំក់ចាប់គេងទៅណាកូនឆ្លាតណាស់ណាគេងទៅណាចាចែម៉ណៃនេះចំក់ចាប់គេងទៅណាចាចង់ណែនាំឯង ពីការផាត់មុខនឹងធ្វើសក់ចាណែយើងមករៀនដបងដបងអញ្ចឹងយើងមើលគេឲ្យបានច្រើនมันស្គាល់มันចេះកន្លែងណាសួរគេឲ្យបានច្រើនច្រើនលឺអត់ចាចានេះហ្នឹងមិនតាន់ដឹងស្អីផងធ្វើលេសមកយឺតពេលទៅហើយនេះបើសិនតែមាន គេហៅទៅផាត់មុខអីផ្ទាល់ដល់ផ្ទះគិតមិនទៅមិនចាប់ទៅហើយអីតែមនុស្សយើងចេះពីរៀនតែបើរៀនតែទ្រឹស្ដីក៏វាទៅមិនរួចនោះដែរចា បានហើយទៅយកជក់ឲ្យចាយមកជក់ផាត់មុខបោះបោះអីទាំងប្រហែលហ្នឹងយកមកអស់មកយកមកដាក់ចិត្តដៃចាយស្រួលចាយយកចាជក់ផាត់មុខចាណែចាយប្រាប់ឯងពីការផាត់មុខណាជាពិសេសគឺផាត់មុខស្រីយើងមិនមែនចេះតែផាត់ផាត់នោះទេយើងត្រូវតែមើលតម្រង់មុខគេផងឬអត់ចាចា ណាយើងវាអញ្ចឹងមិនមែនយកទៅតប់តប់តប់នោះទេនេះចំអាទីទៀតពួកយើងបានត្រឡប់ទៅផ្ទះហើយណាពេលពួកយើងទៅផ្ទះពួកយើងងូតទឹកជាមួយគ្នា អូអូអូនេះចំមកនេះចំមកណាកំគេងអីណាព្រឹកមិញកូនគេងតាំងពីព្រឹករហូតដល់ស្មានហ្នឹងហើយនេះចង់គេងទៀតហ៎នេះចំមកនេះចង់ចំមកចង់ស្ដាប់បទអីអត់ណាបើចង់ស្ដាប់បទចម្រៀងឆាប់ប្រាប់ម៉ាក់មកណាចាំម៉ាក់ច្រៀងឲ្យស្ដាប់នេះចំមកចង់ស្ដាប់បទអីគេ ចង់ស្ដាប់បទផ្កាចប៉ាផ្កាចប៉ីអីហ្នឹងហ៎អញ្ចឹងចាំម៉ាក់ច្រៀងឲ្យស្ដាប់ណា ca ơi ọc ca cắp băng dạ កាអើយអោបកាកបាំងសបាយចិត្តណាំងបានបោផ្ទះម៉ែម៉ែអើយអើយអើយម៉ែម៉ែអើយណាអើយម៉ែណាម៉ែអើយអើយអើយអើយម៉ែអូម៉ែអូសុំតោះមីងអូចាយមានការអីអាចាយបោះវាលឿនលឿនទៅហើយទៅឆោកកាច់រៀងឲ្យប្រុសមើលដល់ណាទៀតហ៎ជួយរៀបយើងនេះនៅតែពីរអ្នកផងថ្ងៃហ្នឹងអូចាយបោះឲ្យលើយបោះឲ្យខ្ញុំទៅណាចាយណាឲ្យលឿនមក ចាចាអូយអស់ព្រលឹងអាលេងចា បើផ្ទុះម្លឹងម្លឹងច្បាស់ជាខ្លោចមិនខានទេហើយបើភ្លើងខ្លាំងបែបហ្នឹងរឹតតែខ្លោចទៀតហើយអើយនាបកាយនាបកាយបើមិនចេះទេក៏ប្រឹងដែរយ៉ាប់ម៉ែងនាបកាយដល់កតុយពីមុខនេះអូយបើនៅតែបែបហ្នឹងទៀតបានហូបឬក៏អត់ទេនេះអូយនេះចំអកនេះចំអក អូអូអូកំប៉ាកំយំកំយំកំយំកណាអូអូអឺចំប៉ាឆុងដកគោឲ្យអឹមអឹមណាអូអូ កំយំកំយំកណាអឺកណាអឹមអឹមកណាអឹមអឹមអឺអឺអឺអឹមអឹមកណាអឹមដកគោកណាអូអូខ្លួនឆ្លាតណាអឺអឺអឺអឹមដកគោទៅណាចាំតិចទៀតប៉ាប៉ានាំទៅងូតទឹកងូតទឹកហើយលាបម្សៅឲ្យស្អាតណាកូនណាអឺអឺមុំមុំកូនណាមុំមុំអូអូ អឺអឺអឺអឺអឺធំខ្លាំងដូចត្រីខ្លោយអុយខ្លោយងាប់ហើយត្រីត្រីខ្លោយអស់ហើយត្រីត្រីខ្លោយអស់ហើយធ្វើមិនអីអុយអុយខ្លោយខ្លោយហើយអូក្តៅក្តៅក្តៅណាស់ក្តៅណាស់អុយខ្លោយខ្លោយហើយខ្លោយហើយធ្វើមិនទៅខ្លោយហើយអុយ con ơi kinh tơ Mm-mm.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 ប្រពន្ធខ្ញុំផងលោកគ្រូប៉ែតលោកគ្រូប៉ែតនៅឡានលោកគ្រូប៉ែតប្រពន្ធខ្ញុំឈឺពោះខ្លាំងណាស់លោកគ្រូប៉ែតអូនត្រូវទៅបានណាអូនអូនអូនទ្រាំតិចទៅណាទ្រាំតិចទៅលោកគ្រូប៉ែតជួយប្រពន្ធខ្ញុំផងលោកគ្រូប៉ែតខ្ញុំសុំវល់ណាលោកគ្រូប៉ែតមិនអីទេពួកយើងនឹងព្យាយាមអស់ពីសមត្ថភាពលោកកុំអារម្មណ៍អីអត់ទេអូនអត់កើតអីទេអូនអត់កើតអីទេ អូនទៅទៅនៅជាមួយបងអូនសន្យាទៅទៅជាមួយបងណាអូនអត់កាត់អីទេអូនទៅទៅរឹងមាំឡើងតស៊ូគ្រប់ខ្លាយអសនណាបងនៅក្បែរអូនអត់បងជាប់ទៅយកគ្នាក្បែរអូនដែរអត់បងជាប់គួរទៅតបទៅផ្ទះជាមួយគ្នាណាទៅទៅសន្យាមួយបងអូនគ្រប់កាត់អីអសនណាគ្រប់កាត់អីអូនកុំភ័យអូនសន្យាណាបងអូនកំណឹកបងនឹងកូនអីណា ព្រោះពេលនេះបងមើលថែកូនរបស់យើងបានល្អណាស់ហើយពេលនេះបងក៏បានផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្សផ្សេងម្នាក់ទៀតបងសង្ឃឹមថាអូននឹងសប្បាយចិត្តតែបងសុំទោសដែលពេលខ្លះបងមិនអាចមើលថែកូនរបស់យើងបានល្អគ្រប់ពេលព្រោះបងត្រូវទុកកូនស្រីរបស់យើងចោលមកកន្លែងដើម្បីបានទៅធ្វើការអារម្មណ៍ជាប៉ាខ្ទើយ ខ្លាយខ្លួនធ្វើជាម៉ាក់គឺវាពិបាកបំផុតតែបងនឹងជំនះគ្រប់យ៉ាងដើម្បីកូនស្រីរបស់យើងទោះជាគេស្អប់បងមើងងាយបងមិនចូលចិត្តបងយ៉ាងណាក៏ដោយតែបងនឹងបំពេញតួនាទីមួយនេះបានល្អបំផុត កំយំកំយំកូនស្រីណាកំយំកំយំកូនណាពួកយើងមកដល់ប៉ែតហើយណាកូនណាធំទៅតិចទៀតដល់ប៉ែតហើយយើងចាំមកផ្លែតណាអូយកូនក្តៅកូនណាចាំមកបាក់ហើយណាចាំបាច់ដែរបានលហើយហើយណាកំយំកំយំកំយំតិចទៀតបានចាក់វ៉ាក់សាំងហើយណាចាក់វ៉ាក់សាំងការពារកុំឲ្យឈឺពេកនឹងច្រមុះណែ មើលណោម្នាក់នឹងស្រីផងហ្នឹងខ្ទើយខ្លាញ់ភេទជាស្រីហ្នឹងណា ពីសម័យមុនគេហៅថាពេដេសម័យនេះណាគេហៅថាជាខ្ទើយអូយហើយខ្ទើយមិនក៏មានកូនកើតអញ្ចឹងចម្លែកណាយកគ្នាមកយើងមិនមានកូនកើតវាមានកូនមិនកើតវាទៅសុំកូនគេមកចិញ្ចឹមហ្នឹងណាប្រុសធ្វើជាស្រីនិយាយពីថាខ្ញុំស្អប់សែនស្អប់ខ្លាចតែកូនខ្លួនឯងធំឡើង ឆ្លងខ្ទេយហើយខ្ញុំវីវមិនខានទេ មិនកើតទេយើងគិតថានាំគ្នាទៅរកកន្លែងផ្សេងអង្គុយទៅខ្ញុំខ្លាចកូនខ្ញុំមើលម្នាក់នឹងយូរកាត់តាមខ្ទេយពេលធំឡើងច្បាស់ជាខ្មាស់គេមិនខានឡើយតោះតោះទៅអង្គុយខាងនោះទៅកុំនៅចិត្តមនុស្សអញ្ចឹងវវកូនកើតមកឆ្លងខ្ទេយតាមអូយខ្ញុំវីវមិនខានទេណាតោះ អូនកូននេះប្រហែលខែចាបងកូនខ្ញុំ5ខែណាបងអូយទើបតែ5ខែសោះស្អាតដល់ហើយអូន បងសរសើរអូនឯងតែម្ដងពូកែមើលកូនហ្មងហឹមបងសរសើរខ្ញុំធ្វើអីទៅពួកយើងសិតតែជាស្រីដូចគ្នាតាអារឿងមើលថែកូននេះគឺត្រូវតែមើលកូនរត់ដល់មិនអាចធ្វើប្រហែសបានទេ ព្រោះអីខ្ញុំមានកូនតែមួយគ្រាប់ហ្នឹង នេះសំណាងណាបងដៃកូនខ្ញុំនេះមិនសូវឈឺចឹងហើយបានជាខ្ញុំមានពេលទៅធ្វើការខ្លះមើលកូនខ្លះបានមិនចឹងទេច្បាស់ជាងាប់ឈរមិនខានទេខ្ញុំនោះបងបងមិនដែលឃើញអ្នកណាគេស្រឡាញ់កូនដូចណែងទេទោះគេមិនសូវចូលចិត្តមិនក៏ដោយយើងនេះក៏ត្រូវតែរឹងមាំមិនចុះចាញ់តាមសង្គមទេណាសូមអញ្ជើញម៉ាក់បំកាយយកកូនចិត្តទៅខាងក្នុងចាអ្នកគ្រូប៉ែតណាបងខ្ញុំទៅមុនណាណាហើយអ្នកទាំង3នៅចាំនៅទីនេះសិនហើយណា ខ្ញុំមានការចង់និយាយជាមួយគាត់បន្តិចចាអត់ទោសខ្ញុំគួរតែហៅយ៉ាងម៉េចទៅចាអឹមអ្នកគ្រូប៉ែចង់ហៅយ៉ាងម៉េចក៏បានដែរខ្ញុំមិនប្រកាន់ទេណាចុះកូនស្រីអាយុប្រហែលខែហើយនេះចំអករបស់ខ្ញុំបាន5ខែហើយអ្នកគ្រូប៉ែត ចោះធ្លាប់យកកូនស្រីមកចាក់ថ្នាំពីមុនមកទេអូគឺធ្លាប់ចាក់ហើយចាក់បានម្ដងហើយអ្នកគ្រូពេទ្យចោះអាណាព្យាបាលឬក៏ជាប៉ារបស់ក្មេងជាណាទៅព្រោះការចាក់ថ្នាំកាលពីលើកមុនក៏មានឈ្មោះដូចជាលើកនេះដែរគឺអ្នកគ្រូពេទ្យចា គឺខ្ញុំខ្ញុំជាប៉ារបស់គេហើយក៏ជាម៉ាក់របស់គេដែរទោះបីជាខ្ញុំមើលថែកូនម្នាក់នេះពិបាកយ៉ាងណាក៏ដោយក៏ខ្ញុំទៅតស៊ូដែរ ព្រោះនាងចំអកម្នាក់នេះគឺជាកូនបង្ការរបស់ខ្ញុំណានេះគឺប៉ែតអូអញ្ចឹងយើងមានន័យថានេះយើងមើលថែកូនស្រីតែម្នាក់ឯងទេអូចាអ្នកគ្រូប៉ែតគឺគឺខ្ញុំមើលថែកូនខ្ញុំតែម្នាក់ឯងទេទៅបានហើយណាខ្ញុំឈប់សួរទៀតហើយអញ្ចឹងឥឡូវជួយចាប់ដៃកូនស្រីផងណាខ្ញុំចាប់ឆ្នាំឲ្យចា ឆ្លាតណាកូនបងទៅធ្វើការវិញចុះណាជូនអូនណាមកពេលប៉ុណ្ណឹងបានហើយហើយបងកូនតំណប់អំពេលមួយថ្ងៃមានតែខាត់បងប្រហែលទៅបែបនេះបងក៏បានបង្ហាញភាពប្តីស្រឡាញ់ក្នុងនាមជាប្តីហើយនឹងប៉ាគេម្នាក់ដែរចំណែករឿងការងារអ្នកណាក៏ចេះរវល់ដែរតែបងគួរតែចំណាយពេលដើម្បីប្រពន្ធហើយនឹងកូនឲ្យបងបានមើលថែខ្លះផងបងមិនអាចនឹងຕົកការងារសំខាន់ហើយຕົកអូននឹងកូនឲ្យនៅពេលណាបានទៅតោះនាំកូនទៅក្នុងទេ បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យែស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat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 មានម៉ាក់ផង មានប៉ាផង មានអីមិនល្អទេប៉ាសន្យាណា នៅពេលដែលកូនធំឡើងប៉ាសន្យាជាមួយនឹងកូនស្រីប៉ាថានឹងមិនឲ្យកូនគ្មានម៉ាក់នៅគេទេទោះប៉ាធ្វើជាម៉ាប់កាយមិនបាន100%ជាមួយកូនក៏ដោយ តែប៉ានៅតែសន្យាជាមួយនឹងកូនលឺអត់កូនស្រីរបស់ប៉ា Thank you. អូអូអូកុំយំណាកណាកុំយំអូអូអូកុំយំកុំយំអូអូកុំយំណាកណាអូអូគេគេគេកុំណាកណាគេគេកុំណាកណាគេណាអឺចាំប៉ាបោះណាចាំប៉ាបោះឲ្យអឺអឺអឺណោះចាំប៉ាបោះអត់គាត់ណោះដល់ស្អប់គាត់ណាអូអូគេគេគេគាត់ណាគាត់ណាគេគេអឺអឺគេកុំយំកុំយំគាត់ណា គេងគេងកូនអឺអឺអឺចាំបាប់បងអស់ណាចាំបាប់បងអស់ដល់ស្អប់កូនណអូមកដាច់ភ្លើងបកាច់ងាប់អីស្មានហ្នឹងហើយកូនកំពុងអត់ដេកលូស្រួលផងសុកសុកនៅម្លឹងមកដាច់ភ្លើងចាប់មែនណាអូអូកុំយំកុំយំកូនណកុំយំកុំយំកុំយំកូនណាអូអូកុំយំប៉ាប៉ាអស់តាមនេះប៉ាប៉ាអស់អូអូអូ អាមួយនេះខ្ពស់ណាស់បើសិនជាពាក់ទៅច្បាស់ជាបាក់កជើងស្លាប់មិនខានទេមិនកើតទេពាក់ផ្សេងវិញអាមួយទៀតតំណងពាក់សិន អឺអាមួយនេះពាក់ចូលជើងភ្លាមស្រួលពាក់តែម្ដង ចង់រត់ក៏បាន ចង់ជិះសេះក៏បាន បត់បានគ្រប់កលៈទេសៈតែម្ដងហើយអឺអ្នកណាថាមនុស្សប្រុសធ្វើជាខ្ទើយងាយស្រួលនោះមិនងាយស្រួលទេព្រោះយើងមិនមែនជាខ្ទើយអាជីពផងតែយ៉ាងណាក៏ដោយក៏ត្រូវតែតស៊ូត្រូវតែវឹកហាត់ឲ្យជោគជ័យណានេះចំអក ថ្ងៃនេះម៉ាក់ទៅធ្វើការកូនកុំយំឲ្យសោះលឺទេកូនកូនស្រីរបស់ម៉ាក់គឺឆ្លាត ហើយពូកែកុំយំកុំធ្វើបាបម៉ាក់ណាកូនណាអឺអឺអឺអូយនេះកូនស្រីមកក្តៅខ្លួនណាស្ទាបម្ដងទៀតមើលអូយស្លាប់ហើយនេះកូនស្រីមកក្តៅខ្លួន ណាអូយមកកើតទេថ្ងៃនេះត្រូវទៅកន្លែងផាត់មកឲ្យបានព្រោះមកសាមិញនាំនេះចំអកទៅប៉ែម្ដងហើយបើមិនទៅកន្លែងផាត់មកទេច្បាស់ជាវិវរមិនខានទេ ធ្វើយ៉ាងម៉េចទៅធ្វើយ៉ាងម៉េចទៅនេះច្រមុះនេះច្រមុះបិទបិទបិទអានេះសិនទៅណាបិទអានេះសិនទៅចាំពេលចាំពេលដែលម៉ាក់ចេញពីធ្វើការចាំម៉ាក់នាំកូនទៅប៉ែតពីអ្នកណាកូនណា ចែសក់ចែល្អណាស់នេះគៀបភ្លាមត្រង់ភ្លាមតែម្ដងចែអូយសក់ឡើងធ្ងន់ណោញឹមផ្កាយញឹមខ្ទើយមុខឈើហោះនឹងឯងចង់មកប្រជែងជាមួយនឹងយើងផងទៅតែមកសោះឥឡូវមួយរបស់យើងក៏ធ្លាក់ទៅលើនឹងឯងទៀតបើយើងមិនសូវបានមួយច្រើននៅក្នុងហាងនឹងឯងកុំសង្ឃឹមថានឹងបានមួយច្រើនជាងយើងអីសោះយើងនឹងឲ្យនឹងឯងដឹងថាមកធ្វើការទីនេះ មានផលល្អនោះទេ ចង់ប្រជែងជាមួយនឹងយើងផងថ្ងៃនេះយើងឲ្យនាងឯងសោជាមួយនឹងមោទនភាពនាងឯងមួយថ្ងៃទៀតចោះតែចាំមួយថ្ងៃស្អែកនាងឯងមានមោទនភាពបែបនេះទៀតអត់ចាអាចានេះចាចង់គៀបត្រង់ឬក៏មូរួយណាចាមូរួយចាណអូខេចាចឹងខ្ញុំមូរួយណាចាណាចាមកចាដាក់រួយស្អាតហ្មងចា ចាណាខ្ញុំសុំតិចទៀតណាចានេះអូយដាក់កន្លែងណាក៏ស្អាតដែរសក់ចានេះអូយប្រធោអាចាហើយធ្វើបន់អីក៏ស្អាតដល់នឹងចាចាំមើលយើងនឹងយកទៅដោះគោនេះមកឆុងជាមួយនឹងទឹកដោះគោកូនឯងហើយយើងនឹងយកទឹកម៉ាស៊ីននេះមកឆុងឲ្យកូនឯងផឹកមិនដឹងថាល្អប៉ុណ្ណាទេនាងផ្កាយអើយនាងផ្កាយនាងឯងជាអ្នកឆុងឲ្យកូននាងឯងផឹកទៅយើងមិនដឹងទេ Ha ha. សង្ខេបទីទៀតយ៉ាងណាអូយនាងចំអករបស់ម៉ាក់តិចខ្លួនហើយនេះម៉ាក់បានធូរទ្រូងបន្តិចព្រឹកមិញម៉ាក់ភ័យខ្លាំងណាស់ខ្លាចនាងចំអករបស់ម៉ាក់នេះនឹងរៀងអីកើតឡើងមិនល្អ នេះចំមាក់របស់ម៉ាក់ពិតជាឆ្លាតមែននេះចំមាក់អាចំមាក់ញ៉ាំបាយហើយចំមាក់ដាក់គូគូឲ្យអឹមណាឆ្លាតហឹមនេះចំមាក់អាញ៉ាំបាយជាមួយម៉ាក់អត់អាចំមាក់ញ៉ាំបាយហើយចំមាក់ឲ្យគូគូអឹមណាកូនណាកូនឆ្លាតម៉ាក់ នេះចំអកហាមត់ណាញ៉ាំបាយជាមួយម៉ាក់ណាអឺអឺញ៉ាំណាអូអូអូកុំយំកូនណាកុំយំចំអកកូនកូនអំអំកកូនណាកូនណាអឺ nó mắc con nào mà mắm cùng nhúng cùng con nào ừ con sao Bambang makan ah. Mm-hmm. នាងខ្ទើមកឈើហោះចាំមើលនាងឯងនៅមានរិទ្ធអីមកឡើងចាងទៀតចូលមិនទាន់បានប្រមាណផងធ្វើអីណាចង់មកក្រំបើហឹមស្អីគេក្នុងហាងចាំណៃកាលមុនមានខ្ទើតែម្នាក់យើងអាចកចាប់ចេញទៅបានពេលនេះទោះបីថានាងឯងម្នាក់ទៀតក៏យើងមិនខ្លាចដែរវើយផលអ្នកណាដែលចង់មកចេះជាងយើង គឺវាបែបនេះបើទៅមុខយើងយើងមិនទុកឲ្យនៅយូរឡើយអូនណាអូនមុននេះចាយលើអូននិយាយរឿងប្រឡងបបកញ្ញាបបកញ្ញាអីយើ បើឯងចាប់អារម្មណ៍មែនទេតែក៏ចាប់អារម្មណ៍ដែរតែបើសិនជាចង់ប្រឡងធ្វើយ៉ាងម៉េចទៅបើបងចង់ប្រឡងបបកញ្ញាអញ្ចឹងចាខ្ញុំប្រាប់អាសាឋានទៅបងប៉ាត់មែនអចាបងអូយសុំតោះសុំតោះអូយណែមិនបាច់ជន់ជើខ្ញុំអញ្ចឹងអាកុំមើងងាយខ្ញុំណាយ៉ាងម៉េចចូលចិត្តមើងងាយឬក៏វិនិច្ឆ័យមនុស្សតាមសម្បកក្រៅអញ្ចឹងអាមនុស្សហ្នឹងគឺវិនិច្ឆ័យតែសម្បកក្រៅអញ្ចឹងហើយ ពួកអីអ្នកខ្លះសបកក្រៅនោះវាធុំក្លិនស្រែមែនឯងមែនណាមិត្តភ័ក្ដិអាយ៉ាផ្លូវនេះស្ងាត់ល្អដែរតារៀនដើមម៉ូបន្តិចសិនព្រោះស្អែកបាក់មិនចេះដើមម៉ូទេច្បាស់ចង្អត់មិនខានទេទោះជាជាប់ឬក៏មិនជាប់ក៏ដោយក៏ត្រូវតែបង្ហាញឲ្យអស់ពីសមត្ថភាពដែរមកផ្កាយរបស់កូនអាចធ្វើបានណាស៊ឺស៊ឺមកផ្កាយ នស្លុតទួមេក្រឡប់សុខមាត់ឈឺចាប់មានតែពាក្យថា